រឿងរ៉ាវទាំង3ដែលគួរឲ្យខ្លាចបំផុត នៅក្នុងប្រទេសថៃបើនិយាយពីប្រទេសថៃគ្រប់គ្នា ប្រហែលជាកំពុងតែស្រមៃទៅដល់កន្លែងកំសាន្តកន្លែងដើរលេងសប្បាយសប្បាយនិងហាង ទំនិញជាមិនខានហើយយើងងាកមកមើលជ្រុងម្ខាងទៀតនៃជំនឿនៅសាសនានិងលើការបន់ស្រន់លើទេវតាខ្មោចព្រាយអ្នកតាក៏មិនចាញ់ខ្មែរយើងនោះដែរ។ ហើយនៅក្នុងប្រទេសថៃក៏មានកន្លែងគួរឲ្យរន្ធត់និងខ្លះជាច្រើនកន្លែងផងដែរដែលកន្លែងទាំងនោះរួមមាន1វត្តផៃក្នុងឆ្នាំ2010ទីកន្លែងនេះធ្លាប់ត្រូវបានគេរកឃើញបាវនិងកញ្ចប់ច្រកសាកសពទារកជាង2000នាក់ដែលយើង អាចបានស្មានបាន ថាវាជាកន្លែងគ្នានៃឯកជនពន្លូតកូនខុសច្បាប់ ដែលយកសាកសពក្មេងទាំងនោះមកបោះចោលនៅទីនេះបន្ទាប់ពីគេបានរកឃើញរឿងរ៉ាវដ៏រន្ធត់នេះ គេបានសាងសង់កន្លែងនេះទៅជាកន្លែងបូជា ដែលមានសំណែនសម្រាប់ក្មេងៗផងដែរនៅពេលយប់ឡើង មានមនុស្សមួយចំនួនបានអះអាងថាគេបានឃើញនឹងឮសំឡេងក្មេងៗរត់លេងនៅបរិវេណនេះផងដែរ 2រូបចម្លាក់ដូចមនុស្សរស់អាស្រមមួយនេះមាន រូបសំណាក់ជាច្រើនមានទាំងរូបសំណាក់មនុស្សទេវតា និងកូនក្មេងតែវាមិនមែនជារឿងរ៉ាវដ៏គួរឲ្យភ័យខ្លាចនោះទេបើត្រឹមជារូបសំណាក់ធម្មតានោះតែរូបសំណាក់ដែលស្ថិតនៅក្នុងអាស្រមនេះត្រូវបានគេដឹងថា ធ្វើឡើង ដោយផ្សំជាមួយនឹងបំណែកសាកសពរបស់មនុស្សដូចជាឆ្អឹងសាច់និងស្បែកជាដើម។ 3ផ្ទះបោះបង់ចោលរបស់នារីឈុតសផ្ទះដែលគេបោះបង់ចោលដែលមានទីតាំងស្ថិតនៅថាវីវត្តនាក្រុងបាងកកត្រូវបានគ្រប់គ្នាខ្លាយរោអាដោយសារតែមានប្រលឹងខ្មោចស្រីឈុតស កាចសាហាវស្ថិតនៅត្រង់នោះអ្វីកាន់តែរន្ធត់ទៀតនោះ គឺមានយុវជន7នាក់បាននាំគ្នាចូលទៅបំពេញផ្ទះនោះ ជាលទ្ធផលពួកគេបានស្លាប់ម្ដងម្នាក់ម្ដងម្នាក់យ៉ាងអណោយអធមហើយអ្នករស់នៅ ក្បែរតំបន់នោះ បាននិយាយថា ពួកគេឃើញនារីឈុតសដើរចុះដើរឡើង នៅ ក្បែរតំបន់នោះជារៀងរាល់យប់